នៅស្រុកខ្មែរយើងនឹងមានជំងឺ2ដែលជួបប្រទេសច្រើនជាងគេ ផ្នែកផ្លូវចិត្តនឹង ទី1ជំងឺថប់អារម្មណ៍ហើយនឹងបាក់ហើយនឹងមួយទៀតជំងឺបាក់ទឹកចិត្តហើយនឹងតឹងពេកខ្ញុំគិតថាសូមពេកទោសដោះចេញចាអឺហើយជំងឺនឹងវាកើតឡើង មិនមែនកើតឡើងភ្លាមកើតទេវាសំតិចម្ដងតិចម្ដងឧទាហរណ៍ទៅបើយើងឆេវឆាវហើយសំមករឿងឆេវឆាវយូរយូរទៅคล้ายទៅជាអឺវិបត្តិនៅ ក្នុងចិត្តរបស់យើងហ្នឹងអ្នកណានិយាយប៉ះអីបន្តិចមិនបានទេទោះជាយើងមិនចង់ខឹងគាត់ត្រូវតាមមួម៉ៅដែរវាអាចមកពី ជំងឺផ្លូវកាយឧទាហរណ៍ថាអ្នកនឹងកើតជំងឺកាពះពោះវៀនឬក៏កាត់ប្រមាត់ឬក៏ធ្លាប់វះកាត់អឺអីហ្នឹងអានឹងឆាប់ឆេវឆាវវះកាត់ពីបេដងកាត់ប្រមាត់ចេញទៅឬក៏កើតជំងឺកាពះពោះវៀនហ្នឹងឆាប់ភ័យមែនតើហើយឆាប់ប៉ះពាល់អារម្មណ៍ខ្លាំងណាស់អញ្ចឹងបើឧទាហរណ៍ថាបើយើងឈឺជំងឺហ្នឹង ចាំបាច់ត្រូវទៅព្យាបាលឲ្យជាសះស្បើយហើយកុំកុំមានការភ័យតក់ស្លុតខ្លាំងពេកអឺយើងមានវិបត្តិមួយយើងឈឺផ្លូវកាយហើយបូកសំជាមួយនឹងរឿងយើងភ័យស្លន់ស្លោឧទាហរណ៍ជឺពួកអូអញមើលទៅ មហារាជកាពះហើយអូអញមើលទៅ មើលទៅរួមបានយូរទេហើយដល់អញ្ចឹង ជំងឺនឹង50%បូក20នឹង50%ទៀតជំងឺនឹងធ្ងន់បណ្ដោយបើតាមពិតទៅជំងឺនឹងមិនខ្លាំងទេប៉ុន្តែដោយសារយើងធ្លាប់ឮហៅសតិអារម្មណ៍ភ័យដល់ភ័យទៅបូកទៅធ្វើឲ្យជំងឺនឹងកាន់តែខ្លាំងឡើងចឹងបានខ្ញុំគិតថាអាសាអានឯកសារជួបថាឈឺអីក៏ដោយត្រូវប្រើថ្នាំពីរមុខ ហើយឆ្នាំពីមុខហ្នឹងត្រូវជាមួយជំងឺគ្រប់មុខទាំងអស់ឆ្នាំទី1គឺធ្វើឈឺអីក៏ដោយចាំបាច់ត្រូវតែគេងឲ្យលក់សម្រាប់ឲ្យបានបើឈឺឲ្យគេងមិនលក់សម្រាប់បានអានឹងទៅឆាប់ឆាប់ស្គមហិតលហៃហូបបានទៀតអានឹងទៅអញ្ចឹងទី1គឺថាឈឺអីក៏ដោយរហូតពេលសម្រាប់សម្រានឲ្យបានស្រួលបួលមានកម្លាំងកំហែងទី2គឺត្រូវ ចេះសบายចិត្តអ្នកឈឺនឹងអានឹងពេទ្យ psychology ពេទ្យចិត្តជានឹងគេប្រាប់រឿងអាព្យាបាលជំងឺហើយផ្សំជាមួយនឹងថ្នាំពេទ្យទៀតអានឹងយើងឆាប់ជាឯងចឹងបាននៅសហរដ្ឋអាមេរិកឥឡូវហ្នឹងគេចាប់ផ្ដើមហើយនឹងនៅអឺរ៉ុបហ្នឹងគេចាប់ផ្ដើមបញ្ចូលការធ្វើសមាធិហ្នឹង ទៅក្នុងមន្ទីរពេទ្យដោយគេឃើញ ថាអ្នកដែល មានចិត្តនឹងណូមិនសូវភ័យមិនសូវតក់ស្លុតក្នុងជំងឺមានភាពរឹងមាំតាម ផ្លូវចិត្តនឹងឆាប់ជាហើយគេធ្វើការស្រាវជ្រាវច្រើនណាអ្នកវិទ្យាសាស្ត្រហ្នឹងឥឡូវហ្នឹងស្រុកគេហ្នឹងវាទៅជាពេញនិយមរឿងយកធរយកអារឿងយកសមាធិហ្នឹងទៅប្រើប្រាស់ទាំងនៅ ក្នុងគុក នៅឥណ្ឌាហ្នឹងមេគុកនៅដេលីជាស្ត្រីជនជាតិឥណ្ឌាគាត់ឃើញមនុស្សនៅក្នុងគុកហ្នឹងអាក្រក់ពេកកັບចាក់សាហាវពីព្រោះសាហាវពីក្រៅចាប់ចូលទៅក្នុងគុកអត់បានអប់រំណែនាំត្រឹមត្រូវសាហាវក្នុងគុកកັບចាក់ក្នុងគុកនឹងទៀតចឹងគាត់ក៏បានស្នើសុំឲ្យលោកគ្រូវិបស្សនាគួនកាននឹងទៅបង្រៀន ទាំងអ្នកជាប់គុកទាំងទាហានទាំងមេគុកទាំងអ្នកឆ្មាំគុកទាំងអស់ហ្នឹងត្រូវមើលទាហានសមាធិទាំងអស់គ្នារហូតយូរទៅ អ្នកដែលជាប់គុកនឹងคล้ายទៅជា គ្រូវិបស្សនាក្នុងគុកនឹងទៀតកែបានអឺមនុស្សទាំងស្រុងពីកាចសាហាវខូខើទៅជាមនុស្សដែលល្អប្រសើរមែនតើអញ្ចឹងខ្ញុំគណៈថាភាពគ្រាន់តែទាញសរុបមកវិញថា បើឈឺតាមផ្លូវកាយទៅព្យាបាលហើយកុំឲ្យមានការព្រួយបារម្ភខ្លាំងពេកខ្ញុំកណាថាភាពខ្លួនឯងធ្លាប់ឈឺហើយទៅពេទ្យដូចថាយើងរៀងស្លន់ស្លោភ័យពេទ្យថាព្រះអង្គកុំភ័យពេកត្រូវឈឺមកជួបកណាយកថ្នាំទៅឆាន់ហើយឆាន់ធូរនៅទៅហើយបើឈឺមកទៀត គាត់និយាយនឹងដើម្បីលើកទឹកចិត្តកុំឲ្យយើងភ័យទៅអូអញមើលទៅមិនយូរទេអញពិបាកណាស់អីអីចឹងតែមកប្រៀបធៀបថាជំងឺនឹងដូចជាខ្មោចមកនៅក្នុងរាងកាយយើងហើយអាការភ័យតក់ស្លុតនឹងវាជាខ្មោចមួយទៀតវាមកចាប់ដៃជាមួយ ខ្មោចជំងឺនឹង បានគ្នាពីរនាក់មកជិះជាន់រាងកាយយើងជាងតើឡើយយើងមានបញ្ញាស្មារតីមួយពិចារណាថាធ្វើម៉េចទៅជីវិតហ្នឹងវាមានឈាវាមានឈឺវាមានសក់វាមានទុកក៏បើឈឺក៏ប្រឹងមើលឲ្យអស់ពីសមត្ថភាពប្រឹងព្យាបាលប្រឹងហូបថ្នាំប្រឹងគេងប្រឹងហូបចុកអីឲ្យបានត្រឹមត្រូវទៅហើយបើថាវាត្រូវដល់ពេលវាទៅក៏ខាត់វាមិនបានដែរ រក្សាចិត្តឲ្យនឹងនរស្ដាប់ធម៌ស្ដាប់អា ចម្រើនសមាធិចឹងទៅវិញទៅអានឹងកាត់បន្ថយអាការភ័យទៅវានាំឲ្យចិត្តនឹងស្រាលជំងឺនឹងក៏វាមិនសូវធ្ងន់ហើយវាឆាប់ជាងគ្មានករណីនៅប្រទេសប៊ូឋានប្រទេសប៊ូឋាននឹងនៅជាប់ពីឥណ្ឌាហើយនឹងចិននៅលើ ភ្នំហ្នឹង ស្រុកគេនឹងកាន់ពុទ្ធសាសនាជាប់លាប់ល្អណាស់ពរិជាមហាក្សត្រនឹងលោកហៅថាជាធម្មិករាជលោកគោរពស្រឡាញ់ពុទ្ធសាសនាមែនតែនអឺហើយមានជនជាតិអឺរ៉ុបហ្នឹង ទៅធ្វើដំណើរលេងដើរលេងនៅប៊ូឋានហ្នឹងអឺស្រាប់តែអត់ស្រួលខ្លួនទៅជួបពេទ្យពេទ្យពិនិត្យចុះពិនិត្យឡើងមកអត់មានឲ្យថ្នាំអីសោះ អានឹងខ្ញុំក៏ថាអានអត្ថបទរបស់ BBC ទូទាស់របស់អង់គ្លេសហ្នឹងគេផ្សាយពីរឿងហ្នឹងអឺគាត់នឹងទៅសួរថាលោកគ្រូពេទ្យមិនបានអត់ឲ្យថ្នាំខ្ញុំអញ្ចឹងគ្រូពេទ្យថាអត់មានឈឺអីបងតាទីអត់ឈឺអីខ្ញុំឈឺអញ្ចឹងសឹងស្លាប់ហើយអញ្ចឹងគ្រូពេទ្យថាអញ្ចឹងនេះអញ្ចឹងខ្ញុំទៅសេអុកដំណងឲ្យប្រាប់ថាទៅវិញឲ្យអ្នកឯង បន្តិចហ្នឹងមួយថ្ងៃ5ដងថាអញងាប់អញងាប់អញងាប់មួយថ្ងៃឲ្យបាន5ដងទិញហើយគាត់ចេះតែឆ្ងល់ថាហេតុអីបានគ្រូពេទ្យនឹងឲ្យឲ្យខ្លួនឯងនឹងទិញអញងាប់អញងាប់ទៅវិញបានគាត់ធ្វើការស្រាវជ្រាវថាហេតុអីបានប្រជាជនប្រទេសប៊ូថាននឹងជាប់ជាប្រទេសដែលប្រជាជននឹងមាន សេចក្តីស្នៀនសុខុមាលភាពតាមផ្លូវចិត្តនឹងច្រើនជាងគេបងអស់នៅលើ ពិភពលោកហ្នឹងភាសាអង់គ្លេសហៅ the darkest secret of the happiest country in the world មានន័យថាអាចកំបាំងដ៏ខ្មៅងងឹតនៅ ពីក្រោយប្រទេស ដែលប្រជាជន មានសុខុមាលភាពល្អនឹងជាងគេនឹងតើតើមានអាចកំបាំងអីបានគាត់ស្រាវជ្រាវទៅគាត់ឃើញថាប្រជាជននៅស្រុកប៊ូថានហ្នឹងគេ អត់មានការភ័យខ្លាចក្នុងសេចក្តីស្លាប់ទេគេគិតថាសេចក្តីស្លាប់ជាធម្មជាតិដែលតែងតែកើតមានចំពោះមនុស្សគ្រប់គ្នាទាំងអស់គ្មាន លើកលែងអ្នកណាហើយគេគិតថាបើ ស្លាប់ស្លាប់ទៅគង់កើតមកវិញទេណាវាដូចថាវាមាន អាងថាងាប់ងាប់តែអញគង់ទាំងមកវិញឯងអានឹងរឿងតិដ្ឋិក្នុងពុទ្ធសាសនាអីមិនទៀតខ្ញុំគណៈអត់អត់បានលើកយកមកកន្លែងហ្នឹងទេប៉ុន្តែគ្រាន់តែចង់និយាយថាក្នុងចិត្តហ្នឹងវា វាអត់មានភ័យអត់តក់ស្លុតអត់ព្រួយអត់បារម្ភសោះដល់អត់ព្រួយបារម្ភប្រទេសហ្នឹងទៅ ជាប្រទេសដែលប្រជាជនហ្នឹងល្អហើយអាយុវែងជាងប្រទេសដែលដូចថាគិតពីរឿងអាងាប់នឹងច្រើនទៅវិញទៀតអញ្ចឹងបាន នៅ ក្នុងធម៌លោកឲ្យយើងពិចារណាមរណានុសតិនឹងរឿយរឿយហើយខ្មែរយើងមានការយល់ច្រឡំមួយឲ្យតែនឹកឃើញថារឿងងាប់នឹងគេថាជាងហាយហើយកុំនិយាយជីក្នុងឡានអី ទៅណាមកណីនិយាយរឿងងាប់និយាយរឿងអីណាឯងចង្រៃមាត់ឯងណាប៉ុន្តែក្នុងធម៌លោកថាការនឹករលឹកដល់សេចក្តីស្លាប់ការនឹករលឹកដល់កាសចាស់ជរាក្រមគ្រាហ្នឹងវាទៅជាឱកាសនៃការពង្រឹងស្មារតីកុំឲ្យយើងមានសេចក្តីប្រមាទទៅវិញថាអឺជីវិតនឹងមិនទៀងទេខែវាល្មិចវាផ្លាស់ប្ដូរមិនផឹងប្រែង ធ្វើល្អឲ្យហើយ ជួយម៉ែជួយឪខំរៀនខំសូត្របំពេញការងារស្រឡាញ់កូនស្រឡាញ់ប្រពន្ធនឹងគឺថាឲ្យហើយកុំចាំថ្ងៃនេះកុំចាំថ្ងៃនោះកុំចាំចាស់បានធ្វើបន់កុំអីបងជាដូនមួយរបស់អាត្មាផ្ទាល់អឺមានដីចំការកស៊ូនៅអីមណ្ឌលគិរី មានផ្ទះអឺផ្ទះសំណាក់ធ្វើ3 4កន្លែងដឹកអីវ៉ាន់ទៅលក់នៅយួន ហើយពេលមួយគាត់ដេកអោបលុយនៅក្នុងឡានប្រើកម្មករលើកអីវ៉ាន់ពីឡានអាកម្មម៉ាស់មួយទៅអាកម្មម៉ាស់មួយហើយនៅតាមផ្លូវគាត់យប់ឡើងគាត់ដេកអោបលុយអញ្ចឹងមកបេហើយខ្លាចគេមកលួចគាត់បិទកញ្ចក់ឲ្យជិតខ្លាចខាតសាំងអត់ហ៊ានបិឆេះម៉ាស៊ីនទេដល់ព្រលឹមឡើងបើកទ្វារមករឹងឆ្កលហ្នឹងទៅអោបលុយមកបេហ្នឹងមានបានអីហ្នឹង យកទៅរួចវាហប់ខ្យល់ហើយមិនដឹងខ្យល់គោពីកានៅក្នុងឡានហ្នឹងក៏ស្លាប់ទៅ អាយុទៅ40ជាង44 45អីប៉ុណ្ណឹងកំពុងពេញរស់ស៊ីអីមិនទាន់បានជាសំបុនកសលអីយល់ធေါ်យល់អាអីត្បិតគាត់ចិញ្ចឹមម៉ែចិញ្ចឹមឪមកគ្រួសារហ្នឹងគាត់អ្នកជួយម៉ែជួយឪច្រើន ជាងគេ ប៉ុន្តែមិនទាន់បានយល់ធរយល់អាអីណាធំត្រូវជីវិតហ្នឹង វា ផ្លាស់ប្ដូរប្រែប្រួលទៅអញ្ចឹងអញ្ចឹងការនឹករលឹក ដល់សេចក្តីស្លាប់នេះមិនមែនជារឿងធ្វើឲ្យ ចង្រៃទេវាទៅជាការដាស់តឿនស្មារតីឲ្យយើងប្រឹងប្រែងអ្វីដែលត្រូវធ្វើនឹងឲ្យហើយអញ្ចឹងបានអ្នកប្រាជ្ញដូចជាហ្គាន់ឌីដូចជាអឺអាប់រ៉ាហាំលីងកិនអីអ្នកប្រាជ្ញហ្នឹងគេថា បើបើយើងនិយាយពីរៀនអឺគិតថាយើងមិនចេះមិនចេះងាប់ទេរៀនចេះតែរៀនណាប៉ុន្តែបើសិនជានិយាយពីរឿងសាងអំពើល្អការងារដែលត្រូវធ្វើត្រូវគិតថាអញស្អែកងាប់ហើយអញ្ចឹងត្រូវធ្វើឲ្យហើយថ្ងៃហ្នឹងអានឹងទស្សនៈរបស់គេហ្នឹងក៏ប្រហាក់ប្រហែលនឹងពុទ្ធសាសនាដែរយើងអាចយកមកពិចារណាអឺ អញ្ចឹងខ្ញុំកណាទាញត្រឡប់មកវិញពីរឿងសតិស្មារតីនៅពេលដែលយើងមានជំងឺហ្នឹងយើងត្រូវចេះធ្វើខ្លួនឲ្យសบายនៅក្នុងធម៌ហ្នឹងថាសបាយការីកុំឲ្យបបាក់ចិត្តកុំឲ្យតុកសិចកុំឲ្យស្មុគស្មាញកុំឲ្យព្រួយបារម្ភច្រើនពេករឿងណាដែលកើតហើយនឹងបោះវាចោលទៅ កប់វាចោលទៅបើយើងនិយាយថាខ្មោចវិញងាប់ហើយយកទៅកប់ចោលទៅកុំសូវគាស់យកមកហិតពេកតែហិតទៅវាស្អុយហើយហើយជួនកាលយើងនឹងចេះតារំលឹករំលើករឿងដែលវាហួសកន្លងផុតទៅហើយនឹងចេះតាមិនមិនគួរអញ្ចឹងសោះមិនសមអញ្ចឹងសោះមិនត្រូវសម្រេចចិត្តអញ្ចឹងសោះអញ្ចឹងសោះអញ្ចឹងសោះណាហើយបន្តតាមពិតរឿងហ្នឹងវាហួសទៅហើយដល់ពេលអញ្ចឹងយើងយើងកាត់ទុកហើយអឺ នៅក្នុងធម៌លោកហៅថាកុកកច្ចៈមានន័យថាវបដិសារីស្ដាយក្រោយក្តៅក្រហាយហ្នឹងជាភ្លើងដុតបំផ្លាញសេចក្តីសុខក្នុងបច្ចុប្បន្នហ្នឹងឯងអញ្ចឹងរឿងណាដែលហួសទៅហើយគេស្ដីគេថាឬក៏បាត់បង់ឬក៏គេបោកឬក៏អីក៏អីចឹងទៅរឿងព្រាត់ព្រះកូនស្លាប់អីប្រពន្ធលែងលះអីយ៉ាងមិនយ៉ាងមករឿងវាហួសទៅហើយហ្នឹងកុំដេក រំលឹករំលើកមកដុតខ្លួនឯងយូរពេកចិត្តជាពុទ្ធជនវាធម្មតាវាមានពេលខ្លះក៏ក្តៅក្ហាយស្ដាយក្រោយប៉ុន្តែកុំឲ្យវាមកលងខ្លួនយើងនឹងយូរពេកប្រឡែងចោលខ្លះទៅទុកជាមេរៀនទុកជាបទពិសោធន៍ប៉ុន្តែកុំរែកកុំពុនកុំស្ពាយភ្លើងនឹងយូរពេក អានឹងនិយាយពីសុខភាពផ្លូវកាយនឹងមកដំណើរនឹងហូបបានគ្រប់គ្រាន់គេញបានធំត្រូវគុំនៅយប់ពេកគុំប្រើអា Facebook នឹងយូរពេកគុំមិនស្រួលបញ្ហាសុខភាពផ្លូវកាយកើតជំងឺទៀតខ្ញុំកណាអានអត្ថបទស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រថ្ងៃហ្នឹងអ្នកដែលប្រើប្រាស់ social media ប្រព័ន្ធសង្គម YouTube Facebook អីណាអី Instagram អីយូយូយូយូទៅ យើងលក់ខ្លួនឲ្យបច្ចេកវិទ្យាហ្នឹងខ្ញុំកណាជួបជាមួយនឹងអ្នក ធ្វើការនៅ ក្រុមហ៊ុន Google នៅប្រទេសឥណ្ឌូនេស៊ីហ្នឹងគេមកធ្វើបទបង្ហាញគេប្រាប់ថានៅ ក្នុងក្រុមហ៊ុនប្រព័ន្ធសង្គម social media ទាំងអស់គឺគឺមាន team ក្រុមមួយ គឺគេសិក្សាអំពីចិត្តសាស្ត្ររបស់មនុស្សថាតើគេធ្វើម៉េចដើម្បីឲ្យមនុស្សនឹងញៀននឹងរបស់ ដែលគេបង្កើតហ្នឹងទាំង Google ក្តីទាំង Facebook ក្តីទាំង YouTube ក្តីទាំងអស់ហើយគេគេថាគេសោកស្ដាយដែលដែលវាវាមានវាមានអញ្ចឹងហើយបើមិនអញ្ចឹងទេគឺគេមនុស្សនឹងមិនជួយចិត្តប្រើរបស់ហ្នឹងឯងហើយគេប្រាប់ថាស្អីគេដែលនាំឲ្យមនុស្សចេះតែចង់មើលហើយចេះតែទាញមនុស្សឲ្យចុចមើល Facebook ចុចមើលអីហ្នឹងគឺ notification លូតមកពឹងពឹងហើយគ្រប់តា app ទាំងអស់វាមាន Instagram វាមានអាណារាល់មិនដឹង app ស្អីខ្លះរាប់សិបអញ្ចឹងទៅហើយដល់អញ្ចឹងមនុស្សនោះចំណាយពេលលក់ខ្លួនទាំងអស់ស្ទើរតែមួយថ្ងៃ24ម៉ោងលក់ខ្លួនឲ្យអ៊ីនធឺណិតលក់ខ្លួនឲ្យ social media នឹងអស់ទៅវាភ្លេចរស់នៅមួយខ្លួនឯង នាំឲ្យកើតជំងឺ stress ហើយនឹងទៅជាជំងឺផ្លូវចិត្តទៅទៀតផងឲ្យសារការប្រើប្រាស់ប្រព័ន្ធនឹងច្រើនពេកនឹងអញ្ចឹងបើអាចបិទបានគួរតែបិទ notification កុំឲ្យវាសូវលូតមកដើម្បីកុំឲ្យវាមានបញ្ហាយើងចេះតែទាញដៃយើងទៅចុចនឹងពេកហើយបើ app ណាដែលមិនចាំបាច់មិនត្រូវការអីកុំសូវប្រើឬក៏យកលាក់ឲ្យណាយឆ្ងាយ ទៅកុំសូវ download យកមកប្រើ ហើយដាក់កម្រិតឲ្យខ្លួនឯងក្នុងការបើកមើលចឹងកុំឲ្យវាជ្រុលពេកអឺនាំឲ្យមាន វិបត្តិខ្លួនឯងវិញថារបស់ហ្នឹងសម្រាប់ entertain សម្រាប់ឲ្យយើងសប្បាយវាទៅ ជាបំផ្លាញយើងទៅវិញអឺជាចំណុចមួយដែលយើងត្រូវពិចារណាឲ្យប្រយ័ត្នប្រយែងទាំងអស់គ្នាកុំឲ្យក របស់នឹងคล้ายទៅជាភ្លើងឬក៏ជាអាវុធមកបំផ្លាញសេចក្តីសុខរបស់យើងវិញគេបញ្យល់ហេតុផលថាហេតុអីបានប្រើរបស់នឹងខ្ញុំគាត់លើកលើករឿងមួយទេរឿងទៅក្នុង Facebook មួយចោះគេបញ្យល់ថាហេតុអីបានវាទៅជាកើតទៅជានាំឲ្យជំងឺអឺវិបត្តិផ្លូវចិត្ត stress ឬក៏ depression វិញអឺមួយឧទាហរណ៍ថាមិត្តភ័ក្តិចិត្តស្និទ្ធរបស់យើង មានវិបត្តិគ្រាន់តែគេផុសរឿងថាអូយថ្ងៃហ្នឹងបាក់ចិត្តថ្ងៃហ្នឹងសែតណាស់មនុស្សនឹងមនុស្សដែលមនុស្សដែលចូលចិត្តបរហោះអារឿងបញ្ហាផ្ទាល់ខ្លួនគេហៅមនុស្ស weak emotion មានន័យថាអឺខ្សោយស្មារតីខ្សោយអឺគឺថាបើនិយាយពីមនុស្សនឹង ក្នុងកន្លែងការងារព្រំប្រៅព្រំប្រៅមកអត់ចេះទប់អារម្មណ៍អីខ្លះទេហើយមនុស្សដែលជួយចិត្តបង្ហាញចឹងគេហៅមនុស្សខ្សោយស្មារតីអឺហើយសំបីតាមនុស្សដែលដូរ profile ច្រើនដងចាំមើលគេ like គេ share ច្រើនដងហ្នឹងក៏កើតជាជំងឺ ផ្លូវចិត្តដែរឲ្យតែអ្នកណាអង្គុយចេះតែចាំចង់មើលគេ like គេ share មើលគេ comment មើលគេ view ប្រមាណមើលគេអីមើលគេអីហើយហ្នឹងអាហ្នឹង វាវាវាអង្គុយតែចង់ ដល់ទៅពេលអង្គុយចង់ទៅដល់ពេលវាមិនបានវាតុកសិចវាពិបាកចិត្តបើបាន ទៅវាជិតទៅជារឿងជូរទៅវិញហើយអឺពេលដែលយើងឃើញរឿងមិនរឿងរឿងមិត្តភ័ក្តិរបស់យើងមិនល្អយើងឆ្លងឆ្លងឆ្លងអាអាអាមិនសบายចិត្តគ្រាន់តែយើងឃើញមុខគេរៀងស្ងូតស្ងាត់កំមើអញ្ចឹងទៅដាក់ status មក sad ណាស់ថ្ងៃហ្នឹងយើង sad តាមគេដែលឆ្លងរោគដែរ អាហ្នឹងមួយមួយទៀតមនុស្សហ្នឹងមិត្ត friend របស់យើងនៅ Facebook ហ្នឹងយើងមិនសូវពេញចិត្តទេប៉ុន្តែមនុស្សហ្នឹងចូលចិត្តផុសតារឿងល្អរឿងលយរឿងឆាយរឿងបោះ brand brand រឿងចូលកន្លែងល្អយើងមើលទៅវាវាមួម៉ៅជាមួយអ្នកនឹងហ៎អាហ្នឹងទៅ ជាមុខសញ្ញានៃជំងឺមួយដែរហើយនឹងរឿងស្រាវផ្សេងផ្សេងទៀតគឺ ជេរបន្តិចមួម៉ៅក្តៅក្រហាយហើយកន្លែងនឹងបណ្ដុំបណ្ដុំបណ្ដុំមេរោគផងបណ្ដុំមាសបណ្ដុំពេជ្រផងប៉ុន្តែមាសពេជ្រនឹងនៅក្រមក្រមណោះតលដើររោគកាយអីចឹងទៅមិនសម្បូរណាស់មេរោគឆ្លងហ្នឹងចឹងតលាប្រយ័ត្នប្រយែងបើថា like page ណាគួរ like page ដែលអប់រំចិត្តគំនិតនឹងទៅកុំសូវ រឿងក្តៅក្រហាយច្រើនពេកវានាំឲ្យរាលដាលក្តៅក្រហាយហ្នឹងមកដល់យើងដែរជាយោបល់របស់ខ្ញុំគណៈសមាភិបទេបងប្អូនគិតយ៉ាងណាជាសេរីភាពរបស់បងប្អូនទៅចោះបើនេះខ្ញុំគណៈនិយាយក្នុងអឺការសិក្សាស្រាវជ្រាវជាវិទ្យាសាស្ត្ររបស់អ្នកវិទ្យាសាស្ត្រផងផ្សំផ្គុំនឹងធរអានឹងផងអញ្ចឹងអា បរិស្ថានជុំវិញហ្នឹងវាប៉ះពាល់វាមានឥទ្ធិពលប៉ះពាល់ដល់សតិអារម្មណ៍ចិត្តគំនិតរបស់យើងយើងជំបើសិនជារូបរាង កាយយើងនេះ បើយើងយកអាហារប្រភេទណាចូលអានឹងសុខភាពល្អមិនល្អវានៅលើអាហារហ្នឹងហើយបើវាមានជាតិគីមី ទៅក៏យើង រាករូសក៏យើងកើតជំងឺកុងសែអីចឹងទៅអ៊ីនសំតិចដងតិចដង យ៉ាងណា អាហាររបស់ផ្លូវចិត្តរបស់យើងហ្នឹងគឺអ្វីដែលយើងឃើញរាល់ថ្ងៃអ្វីដែលយើងស្ដាប់រាល់ថ្ងៃអ្វីដែលយើងគិតរាល់ថ្ងៃហ្នឹងជាអាហារផ្លូវចិត្តហើយបើយើងមិនប្រយ័ត្នប្រយែងទេយើងយកតែអាហារមានមេរោគអាហារដែល ខ្វះជីវជាតិអាហារដែលមានជាតិគីមីឲ្យចិត្តហ្នឹងវាទៅពីដល់យូរយូរចិត្តហ្នឹងវាកើតមេរោគដែរហើយអឺចឹងបាននៅក្នុងធម៌ហ្នឹងមាន 3ដែលមានអធិពលលើជីវិតរបស់យើង ខ្លាំងទី1អ្វីដែលយើងយកមកចូលក្នុងខួរក្បាលរបស់យើងយើងហៅថាអាហាររបស់ចិត្តឬក៏យើងក្នុងធម៌លោកហៅថាអារម្មណ៍របស់ចិត្តអ្វីដែលយើងអានរាល់ថ្ងៃអ្វីដែលយើងមើលរាល់ថ្ងៃអ្វីដែលយើងស្ដាប់រាល់ថ្ងៃអ្វីដែលយើងគិតរាល់ថ្ងៃអាហារដែលយើងយកមកចូលក្នុងខួរក្បាលយើង នឹងមានឥទ្ធិពលខ្លាំងសម្រាប់ចិត្តសម្រាប់ជីវិតរបស់យើងបើអ្នកនឹងចូលចិត្ត ប្រមូលរឿងក្តៅក្រហាយរឿងអេកអូចរឿងចាក់ចុចនិយាយដើមគេរឿងកាប់ចាក់រឿងជេរបន្តិចរឿងផ្ដាសារឿងអានេះខុសអានោះខុសមួយថ្ងៃមួយថ្ងៃភ្នែកមើលតែគេទាំងអស់ឲ្យដើរប្រមូលសម្រាមពីគេគ្រប់គ្នាយើងមកយើងមកចូលក្នុងខ្លួនយើងខ្លួនយើងកន្លែងដាក់សម្រាមរបស់គេអានឹងខ្ញុំកណានិយាយអញ្ចឹងមិនមែនថាមិនឲ្យជួយកែតម្រូវអ្នកដតីទេកែតម្រូវ តាមកលៈទេសៈសំគួរហើយក៏កែដោយទឹកចិត្តស្រឡាញ់ទឹកចិត្តមេត្តាចង់ឲ្យគេ បានសុខចង់ឲ្យគេ បានល្អមិនមែននិយាយទាំងចងេងចងាងទឹកតឹងទិសជេរបន្តិចផ្ដាសាគេទេអានឹងយើងយើងយើងដុតខ្លួនឯងយើងចង់ឲ្យគេល្អប៉ុន្តែយើងដុតខ្លួនឯងឲ្យក្តៅអាហ្នឹងអាហ្នឹងមិនមែនជាវិធីសាស្ត្រល្អក្នុងការណែនាំមនុស្សទេអឺចឹងខ្ញុំកណ្ដាលអាត្មាភាព ចង់ទាញត្រឡប់ថា ជីវិតរបស់យើងមានអតិពលពីអារម្មណ៍អ្វីដែលយើងយកមកចូលក្នុងខួរក្បាលរបស់យើងទី1ទី2អ្វីដែលយើងសំតាំងពីដើមមកឧទាហរណ៍ថាអ្នកនឹងកូនបើហើយ គេទំតម្រឹះគេទំនើងរហូតនិយាយប៉ះអំបានខ្ជិលយូយូកូននឹងខូចហើយហើយមិនបានខូចដោយសារអ្នកនឹងគេទំនើងហើយតម្រឹះ ហើយនិយាយមិនបាន អានឹងមិនសមអឺថាអ្នកអ្នកខ្លះមិនសមយើងជើឆាវអញ្ចឹងមិនសមទៅណាក៏ជើឆាវផ្ទះនៅប្តីក៏ជើឆាវទៅ ធ្វើការក៏ឆ្លោះមួយគេហើយនឹងមានអតិពល ក្នុងជីវិតនឹងខ្លាំងណាស់អញ្ចឹងបើប្រយ័ត្នប្រយែងរឿងរឿងអ្វីដែលយើងសំក្នុងចិត្តរបស់យើងហ្នឹងបើឆាប់ដឹងថាខ្លួនឯងអូអញដូចខាងច្រើន អូអញដូចចំណែនគេអូអញមើលទៅដូចគិតច្រើនណាស់ចាប់ផ្ដើមប្រាប់ចិត្តចាប់ផ្ដើមអឺណែនាំចិត្តនឹងឲ្យគិតត្រូវឲ្យកាត់លះបង់កំហឹងនឹងខ្លះមកហើយមួយទៀតកម្មពីអតីតមកជួនកាលក៏យើងមើលមិនដឹងទេនឹងឧទាហរណ៍ថាផឹងរចង់ទៅងាប់មនុស្សនឹងល្អណាស់ ហើយមិនឃើញមានមិនឃើញបានសោះអាអ្នកដែលធ្វើអក្រក់ចេះតែមានចេះតែបានឧទាហរណ៍អញ្ចឹងទៅណាអានឹងក្នុងធម៌លោកថាវាមាន កម្មមកពីអតីតផងវាមាន កម្មក្នុងបច្ចុប្បន្នហ្នឹងផងអញ្ចឹងខ្ញុំកណាចូលរួមជាគណិតយោបល់ខ្លះខ្លះជាធរជាអាខ្លះខ្លះក្នុងការរៀបចំចិត្តគណិតរៀបចំជីវិតនឹង ដើម្បីបានសេចក្តីសុខនឹងវាត្រូវការទាំងសុខភាពផ្លូវកាយបានល្អទាំងបញ្ហាលុយកាក់សម្រាប់សេដ្ឋកិច្ចសម្រាប់ជីវិតសម្រាប់ក្រុមគ្រួសារឲ្យបានសមរម្យហើយមួយទៀតដែលខានមិនបានទោះជាក្រទោះជាមានទោះជាអ្នកតូចក្តីទោះជាអ្នកធំក្តីចាំបាច់ត្រូវតែ ការរក្សាចិត្តអប់រំចិត្តឲ្យបានល្អឲ្យស្ថិតនៅក្នុងគន្លងត្រឹមត្រូវ មានធម៌នៅ ក្នុងបេះដូងមានធម៌នៅ ក្នុងចិត្តមានខន្តីមានអត់ធន់មានការយោគយល់មានការសន្តោសប្រោសប្រណីចេះកាត់ចេះលះចេះ ទទួលខុសត្រូវចេះទទួលស្គាល់ការពិតមិនសូវជាស្មុគស្មាញមិន ជើជាភ័យព្រួយបារម្ភពេកទេ មនុស្សយើងមានទុកមួយ ធំខ្ញុំគាត់ថែមតិចទៀតចុះរឿងដេកភ័យហើយក្នុង វិទ្យាសាស្ត្រខ្ញុំគាត់ថាថ្ងៃមុនហ្នឹងជួបរឿងអត្តបទដែលគេនិយាយពីរឿងភាពភ័យខ្លាចរបស់មនុស្សហ្នឹងអាហ្នឹងមិនមែនតែនៅ ក្នុងនៅក្នុងធម៌នៅ ក្នុង អ្នកវិទ្យាសាស្ត្រហ្នឹងគេចាប់ផ្ដើមថា អ្វីដែលមនុស្សភ័យនឹងប្រមាណភាគរយ ដែលអាចកើតឡើងពិតប្រាកដហើយប្រមាណភាគរយដែលគ្រាន់តែជាការព្រួយបារម្ភហើយធ្វើឲ្យមនុស្សកើតទុក្ខ90%ជាងនៃការភ័យបួយព្រួយបារម្ភនឹងអត់បានកើតឡើងទេតែប្រហែលជាមិនបាន10%ផងតិចជាង10%ឆ្ងាយអត់កើតទេប៉ុន្តែអាភ័យនឹងវាវាអាប់ចិត្តនឹងវាចេះតែគិតភ័យព្រួយបារម្ភនឹង តែម្ដងហើយធ្វើឲ្យយើងកើតទុក្ខហ្មង ខ្ញុំកន្លងហត់ភាពនិយាយនេះមិនមែនបានន័យថាមិនឲ្យយើងគិតអំពីអនាគតទេគិតចាស់ស្អែកធ្វើអីមួយឆ្នាំទៀតត្រូវធ្វើឲ្យបាន10ឆ្នាំត្រូវធ្វើអីឲ្យបានផែនការជីវិត goal setting នឹងគិតចោះប៉ុន្តែថាអ្វីអ្វីវាមិនមែនចេះតែបានតាមយើងចង់ទេហើយបើយើងដេកភ័យអាអានុងជួនកាលអភ័យនឹងមកមែនតែនបដ ாய் អញ្ចឹង ៀបចំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពថ្ងៃហ្នឹងហើយបើស្អែកមានរឿងអីល្អក្តីអាក្រក់ក្តីជួបដោះស្រាយតោះជីវិតហ្នឹងវាអញ្ចឹងវាមានរឿងល្អវាមានរឿងអាក្រក់ក្នុងជីវិតអញ្ចឹងហើយខ្ញុំក៏សមត្ថភាពទទួលសំណួរក្នុង Facebook ហ្នឹងច្រើនណាស់អឺពីរឿងពិបាកចិត្តពីរឿងស្មុគស្មាញពីរឿងគិតច្រើន ពីរឿងអឺ អ្នកខ្លះទៅសួររឿងខែ ឆ្នាំនឹងឆុងនឹងឆ្នាំខ្ញុំនេះចំឆុងជាមួយ ឆ្នាំនោះអត់ខ្ញុំកណាធ្វើវីដេអូនឹងប្រហែលវីដេអូហើយជួយមើលផងទៅអឺហើយយ៉ាងហើយយើងមានតែជំងឺក្នុងចិត្តហ្នឹងវាយូរហើយហើយយើងស្ដាប់ម្ដង មិន អាចព្យាបាលបានទេវាត្រូវ ការពេលវេលារៀនហាត់ពុតលួតដំ ជារឿយរឿយក្នុងជីវិតចឹងទៅរៀនអត់អោនយោគយល់រៀនកាត់រៀនលះរៀនភ្លេចរៀនអីខ្លះចឹងទៅខ្ញុំកណាទៅឥណ្ឌូនេស៊ីជួបជាមួយនឹងជនជាតិអាមេរិកកាំងអីខ្ញុំកណានឹងមិនមិនសូវជាអ្នកមុខស្ងួតស្ងួតស្ងាត់អីគេទេគាត់ចេះតែឆ្ងល់ប្រជុំជាក្រុមចឹងគាត់ចេះសួរទៅចុះហេ មិនព្រះអង្គមិនក៏ដូចជារឿងស្រស់ស្រាយសបាយម៉េះដូចមិនឃើញកាត់ទុកមើលទៅអញញឹមអញែមរហូតហើយយើងកណាសមត្ថភាពនិយាយថាលេងផងមែនផងស្មាតថាខ្ញុំកណាថា memory អាត្មានេះមិនសូវល្អទេរឿងរាវអីឆាប់ភ្លេចស្មុកស្មាញអីឆាប់ភ្លេចដែរអញ្ចឹងបានមិនសូវកើតទុកហ្នឹងគាត់នោះវាសោចហួសចិត្តអញ្ចឹងទៅ ហើយគាត់មេសសេចមកវិញថាអូយអរគុណណាស់គាត់ខានញញឹមយូរហើយគាត់ទៅបាន ជួបហើយបានញញឹមសប្បាយចិត្តឡើងវិញជំនឿជាតិអាមេរិកាំងអញ្ចឹងក្នុងជីវិតហ្នឹងតលតលអញ្ចឹងខ្លះបានអាចរស់នៅបានសុខបានរៀនបើនិយាយពីនឹកអលឹកនឹកអលឹករឿងល្អរឿងបុណ្យកុសលរឿងជួយម៉ែជួយឪអីចឹងទៅមានបងប្រុស ម្នាក់ស្អែកគាត់គូកំណើតគាត់គាត់ល្អដែរខ្ញុំថាស្មារភាពគិតគំនិតគាត់នឹងល្អថ្ងៃគូកំណើតគាត់នឹងគាត់ទិញសភៅទិញប៊ិចហើយមានលៀបលុយកាក់អីជូនសិស្សនៅក្បែរវត្តគុលតឹង នឹងចូលរួមមួយថ្មផងថ្មគាត់ទៅចូលរួមមួយគាត់ដែរថ្ងៃស្អែកហ្នឹងជារឿងមួយល្អដែរខ្ញុំកណាផ្សារភ្ជាប់រឿងហ្នឹងទៅបន្តិចទៅបើធ្វើពិធីខួបកំណើតអីមិនហាមគាត់ទេប៉ុន្តែ ថ្ងៃហ្នឹងជាថ្ងៃពិសេសថ្ងៃដែលយើងមានកំណើតថ្ងៃដែលម៉ែម៉ែយើងជាពិសេសពិបាកមែនតែនជាថ្ងៃដែលយើងមានបុណ្យកុសលយើងអាចកើតមកជាមនុស្សយើងរស់មកដល់ថ្ងៃនេះហើយបើអ្នកអត់បុណ្យមិនបានកើតជាមនុស្សគឺកើតជាសត្វប្រែតឬឆានអីឆ្កែឆ្មាមិនបាន មានកំណើតជាមនុស្សមានបញ្ញាស្មារតីចឹងថ្ងៃហ្នឹងជាថ្ងៃដែលយើងត្រូវធ្វើអំពើល្អជប់លៀងជីវិតដែលយើងបានធ្វើបានយើងមានបុណ្យកើតមកជាមនុស្ស សាងបនថ្ងៃហ្នឹងមានឃើញបងប្អូនយើងមកច្រើនដែរថ្ងៃហ្នឹងនាំកូននាំកូនចៅទូទូមកដែរពេលខ្លះទៅហើយពេលខ្លះទៅកូនធំធំហ្នឹងក៏គេនាំមកវត្តខ្ញុំគិតថារបៀបសុបាយចិត្តញោមម្នាក់នោះនាំកូនមកវត្តហ្នឹងគាត់ប្រគេនអីហើយទៅពេទ្យគុណធបុផាគាត់ចូលប្រាក់ទីពេទ្យគុណធបុផាក្នុងថ្ងៃកូនខួបកំណើតកូនហ្នឹង2000ដុល្លារ ខ្ញុំគាត់ថាជារឿងល្អមែនតែនអឺដែលយើងមិនមែនគ្រាន់តែសបាយជួបជុំផឹកស៊ីនឹងទេនឹករលឹកថាជាជាថ្ងៃដែលយើងមានបនរស់មកដល់ថ្ងៃនេះបានកើតជាមនុស្សយើងត្រូវសាងអំពើល្អអីឲ្យសមតម្លៃដែលយើងបានកើតជាមនុស្សនឹងអឺខ្ញុំកណាលើកឧទាហរណ៍រឿងអឺសិទ្ធិជប៉ុនមួយគាត់តាមពិតគាត់មករស់ស៊ីនៅស្រុកខ្មែរដែរគាត់ បានសហការជាមួយក្រសួងអឺដែនដីក៏រូបនីយកម្មធ្វើអគារ building នេះគាត់គាត់មកធ្វើពិធីជប់លៀងជូនកូនគាត់ពីរនាក់កូនប្រុសមួយកូនស្រីមួយអឺគាត់បានហៅភ្ញៀវមកប៉ុន្តែប្រាប់ថាសូមកុំឲ្យទិញកដោកុំឲ្យទិញ ថួយរបស់ក្មេងលេងអីបើថាចង់ចូលលុយសូមយកលុយផ្ទាល់មកក៏បាន ចូលលុយក្នុង bank account របស់កូននឹងក៏បានបង្កើត bank account ឲ្យកូននឹងទាំងពីរនាក់ហ្នឹងហើយពេលបនគ្រូកំណើតហើយដឹកកូនទាំងពីរនាក់មកជីកដងចែកសភៅជូនដល់ក្មេងៗនៅអីស្រុកខ្មែរយើងណា ខ្ញុំគាត់ថាឃើញឃើញថាជាជាចំណុចមួយដែលល្អដែលគាត់មានទ្រព្យសម្បត្តិហើយនិយាយនេះមិនមែននិយាយលើកគេ ហើយបង្អាប់ខ្លួនឯងទេប៉ុន្តែជាមេរៀនមួយដែលយើងអាចយកមករៀនសូត្របាន គេមិនមែនត្រឹមតែបន្សល់ទ្រព្យសម្បត្តិទុកឲ្យកូនគេ គេបន្សល់គុណធម៌សេចក្តីល្អហើយរបៀបបង្រៀនកូនគេឲ្យឲ្យល្អហ្នឹងគឺថា គេគេអ្នកមានហើយគេមានបញ្ញា គេមានគុណធម៌ទៀតជារឿងមួយដែលយើងអាចរៀនសូត្រពីគេបានខ្លះចឹងក្នុងថ្ងៃហ្នឹងធ្វើអីមួយល្អដើម្បីបានជាប្រយោជន៍សូមប្រគេនបុណ្យកុសលជូនបុណ្យកុសលញាតិញោមទាំងអស់បាន សុខចម្រើនទាំងអស់គ្នា